ដីភ្លើងខ្យល់ធាតុទាំង4នេះពិតជាសំខាន់មែនតែនសម្រាប់ទ្រទ្រង់ជីវិតរបស់ភាវៈរស់នៅលើពិភពលោកយើងនេះជាពិសេសគឺខ្យល់តែម្ដងទាំងមនុស្សសត្វនិងរុក្ខជាតិពិតជាមិនអាចមានជីវិតបាននោះទេប្រសិនបើយើងគ្មានខ្យល់ លើកឡើងតែយើងគឺជាបងជីដេវីតកាត់សេរបស់ជំនាញមានជីវិតប៉ុន្តែមិនហួសហេតុពេលដែលក្មេងក្រាប់មិនដឹងតែយ៉ាងណាក៏ពេលវេលារបស់វាកាន់តែខាត់ជាតិអស់លោកគេមានដបស្ដាប់ពីចំ តែសម្រាប់ពិភពលោករបស់យើងនាពេលបច្ចុប្បន្ននេះខ្យល់ក៏មានសារៈសំខាន់ផងដែរនៅក្នុងដំណើរការរបស់ម៉ាស៊ីនចំណេះក្នុងដែលម៉ាស៊ីននេះវាត្រូវបានបំពាក់ស្ទើរតែគ្រប់យានយន្តទៅហើយនៅលើពិភពលោកយើងនេះយើងធ្លាប់បានលើកពីមុនហើយថា Bugatti Chiron អាចស៊ីខ្យល់បានចំនួន60000លីត្រក្នុង1នាទីដែលស្មើនឹងមនុស្ស8751នាក់ Dodge Demon អាចស៊ីខ្យល់អស់4898លីត្រដែលបរិមាណខ្យល់ប៉ុណ្នេះអាចបំពេញឲ្យសួតមនុស្សបានចំនួន816នាក់អញ្ចឹងថ្ងៃនេះយើងនឹងមកដឹងថាហេតុអ្វីបានជាម៉ាស៊ីនរបស់ របស់យានយន្តចាំបាច់ត្រូវការខ្យល់ខ្យល់មាននៅលើពិភពលោកយើងនេះគឺផ្សំឡើងពីនីត្រូសែន78%អុកស៊ីសែន20%និងកាបូនឌីអុកស៊ីត0.03%ក្រៅពីនោះវាគឺជាចំហាយទឹកនិងឧស្ម័នកម្រដោយសារតែខ្យល់ត្រូវបានផ្សំឡើងពីអុកស៊ីសែន20%ដូចនេះហើយទើបបានជាវាជាសារធាតុយ៉ាងសំខាន់នៅក្នុងដំណើរការរបស់ម៉ាស៊ីនចម្អេះក្នុង ព្រោះថាម៉ាស៊ីនរបស់យើងសប្តាហ៍ថ្ងៃនេះគឺវាដំណើរការបានអាស្រ័យនឹងការដុតនៅលបាយខ្យល់ឥន្ធនៈដើម្បីបង្កើតជាកម្លាំងទាំងម៉ាស៊ីនម៉ាស៊ូតនិងម៉ាស៊ីនសាំងគឺប្រើប្រាស់គោលការណ៍នេះដូចតែគ្នានឹងតែគ្រាន់តែម៉ាស៊ីនសាំងវាប្រើប្រាស់នៅការភ្លើងដែលចេញពីប៊ូស៊ីដើម្បីដុតហើយម៉ាស៊ីនម៉ាស៊ូតប្រើប្រាស់នៅកម្ដៅរបស់ខ្យល់ដែលបានបំណែនយកមកដុតអញ្ចឹងបើសិនជាបរិមាណអុកស៊ីសែនមិនគ្រប់គ្រាន់នោះទេវាមិនអាចដុតឥន្ធនៈឲ្យខ្លាយទៅជាធម្មពលបាននោះទេព្រោះថាបើសិនជាគ្មានអុកស៊ីសែននោះយើងមិនអាចបង្កើតឲ្យមានចំហេះបានឡើយហើយយើងអាចពិសោធន៍វាបានតាមរយៈការយកកែវមកគ្របពីលើភ្លើង ទៀនហេតុអ្វីបានជាម៉ាស៊ីនរបស់យានយន្តរបស់យើងបំពាក់មកជាមួយនឹងតម្រងខ្យល់ម៉ាស៊ីនក៏មិនខុសពីបេះដូងប៉ុន្មានដែរគឺទុកគេសំខាន់ខ្លាំងប៉ុណ្ណាឈឺចាប់ក៏ខ្លាំងប៉ុណ្ណឹងដូចគ្នាតួយើងចង់ថា អញ្ចឹងខ្យល់ដែលជាអ្នកធ្វើឲ្យម៉ាស៊ីនដំណើរការបានវាក៏អាចជាអ្នកបំផ្លាញម៉ាស៊ីនបានផងដែរព្រោះថានៅក្នុងបរិយាកាសរបស់យើងនេះគឺពោពេញទៅដោយកំតិចកំទីធូលីដីដែលធូលីទាំងនោះវានឹងធ្វើឲ្យមានការកកិតខ្ពស់នៅផ្នែកសំខាន់សំខាន់នៅក្នុងម៉ាស៊ីនរថយន្តរបស់យើងដែលមានដូចជាស៊ូប៉ាប់ពីស្តុងជញ្ជាំងស៊ីឡាំង ហើយវានឹងកាន់តែអាក្រក់ជាងនេះទៅទៀតប្រសិនបើរថយន្តរបស់យើងបំពាក់មកជាមួយនឹង Turbo Charger ហេតុនេះហើយទើបបានជាក្រុមហ៊ុនផលិតរថយន្តត្រូវការបំពាក់មកជាមួយនឹងតម្រងខ្យល់ដើម្បីការពារកំទេចកំទីធូលីដីទាំងនោះកុំឲ្យចូលមកក្នុងម៉ាស៊ីនបើមិនអញ្ចឹងទេម៉ាស៊ីនរបស់យើងប្រកាសជាខ្ទេចខ្ទាំដូចជាបេះដូង admin lab មិនខាននោះទេសុំតខំថ្ងៃនេះសុំសែតហើយតើតម្រងខ្យល់មកពីរោងចក្រអាចផ្ដល់ផលវិជ្ជមានដល់ម៉ាស៊ីនដែរឬទេ មកជាមួយនឹងគុណសម្បត្តិតម្រង់ខ្យល់ដែលបំពាក់ពីរោងចក្រក៏មាននៅគុណវិបត្តិមួយចំនួនផងដែរដែលទីមួយនោះគឺវាកាត់បន្ថយកម្លាំងរបស់ម៉ាស៊ីនដោយសារតែវាធ្វើឲ្យបរិមាណខ្យល់ហូរចូលម៉ាស៊ីនថយចុះតាមរយៈស្បែកតម្រងរបស់វារារាំងនៅលំហូរខ្យល់ដោយដែលបាននិយាយពីខាងលើអញ្ចឹងថាខ្យល់មានផ្ទុកនៅអុកស៊ីសែនដែលសំខាន់បំផុតសម្រាប់ចំហេះអញ្ចឹងកាលណាបរិមាណខ្យល់ចូលម៉ាស៊ីនថយចុះវានឹងធ្វើឲ្យបរិមាណអុកស៊ីសែនចូលម៉ាស៊ីនថយចុះដូចគ្នា ដែលវានឹងធ្វើឲ្យចំហេះលបាយខ្យល់សាំងរបស់យើងឆេះមិនបានសពល្អហើយកាលណាបើបរិមាណខ្យល់ ដោតចូលម៉ាស៊ីនតិច sensor mass airflow និងបញ្ជូនសញ្ញាទៅឲ្យ ECU ផ្ដល់ឥន្ធនៈទៅឲ្យម៉ាស៊ីនតិចដូចគ្នាដើម្បីការពារកុំឲ្យលបាយខ្យល់សាំងឥន្ធនៈឆេះមិនសព rich mixture ដែលបណ្ដាលឲ្យវាខ្ជះខ្ជាយនៅឥន្ធនៈនិងបញ្ចេញនៅផ្សែងពុលច្រើនអញ្ចឹងហើយបានជានៅពេលដែលតម្រង់ខ្យល់របស់យើងប្រើប្រាស់យូរទៅធូលីដីច្រើនវានឹងបណ្ដាលឲ្យម៉ាស៊ីនរបស់យើងខ្សោយជាងមុនដោយសារតែបែបនេះហើយទើបបានជាក្រុមហ៊ុនផលិតយន្តតម្រូវឲ្យយើងត្រូវការការផ្លាស់ប្ដូរនៅតម្រង់ខ្យល់ជាប្រចាំជាទូទៅគឺចន្លោះពី24000គីឡូរហូតដល់ 48000គីឡូឬក៏តិចជាងនេះប្រសិនបើយើងរស់នៅតំបន់ដែលសម្បូរដីហុយហើយការផ្លាស់ប្ដូរញឹកញាប់នេះវាធ្វើឲ្យការចំណាយរបស់យើងច្រើននិងបញ្ចេញកាកសំណល់ជាច្រើនដែលវាប៉ះពាល់ទៅដល់បរិស្ថានដោយសារតែបញ្ហាបែបនេះហើយទើបបានជាសម្បុក Air High Performance Air Filter ត្រូវបានបង្កើតឡើង សម្បុក Air High Performance Air Filter ភាគច្រើនត្រូវបានបង្កើតដោយក្រុមហ៊ុនផលិតសម្បុក Air សម្រាប់ការប្រណាំងជាក់ស្ដែងដូចជា BMC ជាដើម BMC គឺជាក្រុមហ៊ុនផលិតសម្បុក Air ដ៏ល្បីល្បាញមួយដែលមានដើមកំណើតនៅអ៊ីតាលីហើយ BMC មានបទពិសោធន៍ផលិតសម្បុក Air សម្រាប់ក្រុមប្រណាំងដូចជា Formula 1 American Le Mans Series ហើយវាត្រូវបានបង្កើតមកតាំងពីឆ្នាំ1996មកម្ល៉េះតើមូលហេតុអ្វីដែលធ្វើឲ្យ High Performance Air Filter របស់ BMC មានគុណសម្បត្តិច្រើនជាងសម្បុក Air ធម្មតាដំបូងបង្អស់ BMC Aviator ត្រូវបាន design និងអភិវឌ្ឍមកដោយមានការសហការពីក្រុមប្រណាំងដ៏មានឥទ្ធិពលបំផុតនាសម័យនោះគឺ Ferrari ដែលមានន័យថាសម្បុក Air មួយនេះគឺប្រើប្រាស់នៅបច្ចេកវិទ្យាដែលប្រើប្រាស់នៅក្នុងការផលិតសម្បុក Air របស់រថយន្តបណ្ដាញ Formula 1ដែលវាបានប្រើប្រាស់នៅស្តុបកបាសពិសេសបូកជាមួយនឹងប្រេងដែលអភិវឌ្ឍដោយ BMC ផ្ទាល់តែម្ដង ដែលធ្វើឲ្យវាអាចចាប់យកកម្ទេចកម្ទីបានយ៉ាងល្អនិងមិនបណ្ដាលឲ្យបរិមាណខ្យល់របស់ម៉ាស៊ីនរបស់យើងធ្លាក់ចុះនោះទេខុសពីតម្រងដែលផលិតពីกระดาษឬក៏ foam ដែលបំពាក់មកជាមួយនឹងរថយន្តអញ្ចឹងហើយទៅបានជា Porsche 918 Spider ដែលជាកម្ពូលរថយន្តរបស់ Porsche នាពេលបច្ចុប្បន្ននេះត្រូវបានបំពាក់មកស្រេចជាមួយនឹងសម្ប បុក Air BMC មកពីរោងចក្រស្រេចតែម្ដង។ ទោះបីជា BMC ស្ថិតនៅក្នុងប្រភេទ High Performance Air Filter ក៏ដោយក្តីតែសមត្ថភាពក្នុងការចាប់ធូលីរបស់វាមានរហូតដល់7មីក្រូណែណោះខណៈពេលដែលសំបុក Air ធម្មតាមានសមត្ថភាពក្នុងការចាប់ធូលីដីបានត្រឹមតែ10មីក្រូនតែប៉ុណ្ណោះសរសៃសក់របស់យើងមួយសរសៃគឺមានទំហំ80មីក្រូនលើសពីការបង្កើននៅកម្លាំងរបស់ម៉ាស៊ីននិងការពារធូលីដីបានយ៉ាងល្អសំបុក Air BMC ក៏មាននៅគុណសម្បត្តិដ៏គួរឲ្យចាប់អារម្មណ៍មួយទៀតផងដែរគឺអាយុការប្រើប្រាស់របស់វានៅពេលដែលយើងទិញសំបុក Air មួយនេះយើងអាចប្រើប្រាស់វាបានជារៀងរហូតតែម្ដង ដោយមិនត្រូវការការផ្លាស់ប្ដូរនោះទេគ្រាន់តែយើងលាងសម្អាតវាជាប្រចាំជាមួយនឹងផលិតផលលាងរបស់ BMC គឺជាការស្រេចដែលវាជួយកាត់បន្ថយនៅការចំណាយកាត់បន្ថយនៅកាកសំណល់ដែលធ្វើឲ្យខូចបរិស្ថានរបស់យើងនិយាយទៅអាយុការប្រើប្រាស់របស់វាគឺយូរអង្វែងជាងស្រែហាខ្ញុំទៅទៀតប្រើលែលូនខ្លួនឯងសារជាថ្មីគ្មានចរណៃនោះទៀត ត្បិតតែទៅមានវត្តមាននៅប្រទេសកម្ពុជាយើងពិតមែនតែ BMC នៅកម្ពុជាត្រូវបានគ្រប់គ្រងដោយម្ចាស់រថយន្តទំនើបជាច្រើនដោយសារតែអត្ថប្រយោជន៍របស់វាបានទាំងជួយឲ្យម៉ាស៊ីនរបស់យើងខ្លាំងជាងមុនបានទាំងអាយុកាលប្រើប្រាស់ដោយមិនចាំបាច់ផ្លាស់ប្ដូរខ្ញុំគិតថាសមុក Air មួយនេះវាស័ក្តិសមបំផុតហើយសម្រាប់ការប្រើប្រាស់នៅក្នុងប្រទេសក្តៅហើយសើមដូចជាប្រទេសកម្ពុជាយើងសម្រាប់ព័ត៌មានបន្ថែមសូមតាក់ទងទៅកាន់ Facebook Page BMC Air Theater Cambodia ឬក៏តាមរយៈលេខទូរស័ព្ទ010 923 388